ជនរួមជាតិទាំងអស់ដែលតែងតែយកចិត្តទុកដាក់ឲ្យតាមដាននៅការយល់ច្បាប់ UN Trip ដែលជា ច្បាប់របស់អង្គការសហប្រជាជាតិជំនាញក្នុងការងារផ្ដល់នៅផលប្រយោជន៍ទៅឲ្យជនជាតិដើមជាទីរាប់អានផងដែរបាទខ្ញុំសូមចូលរួមបន្ថែមវត្ថុធាតដើមឬក៏ជនជាតិដើមឬក៏ អ្វីដែលជនជាតិដើមមានហ្នឹងភាគច្រើនបងគូគាត់រៀបរាប់សឹងតែអស់ទៅហើយក៏ប៉ុន្តែនៅមាន ចំណុចមួយទៀតគឺជាភាសាខ្មែរហ្នឹងភាសាខ្មែរដែលយួនកំពុងតែបំបត្តិបំបាំងខ្មែរក្រមមិនដែលមានសាលារៀនដែលជាសាលាពិតប្រកបខ្មែរក្រមមានហ្នឹងឥឡូវសឹងតែបាត់បង់សាលារៀនហ្នឹងអស់ទៅហើយសាលារៀនជាទីសំខាន់ណាណាកន្លែងមួយដែលដួងកំណើតដួងព្រលឹងរបស់ជាតិខ្មែរក្រមហ្នឹងគឺថាវា ខ្មែរក្រមសប្តាហ៍ហ្នឹងគ្មានសាលារៀនដើម្បីបង្ហាត់បង្រៀនឲ្យคล้ายទៅជាកន្លែងមួយមានដុំកំភួនត្រឹមត្រូវទេមានន័យថាសាលារៀនរបស់ខ្មែរក្រមហ្នឹងក៏ជាធនធានរបស់ខ្មែរក្រមធ្លាប់បានពង្រៀនសិស្សានុសិស្សនិស្សិតខ្មែរក្រមចំណេះដឹងជីងពីសាលារៀនហ្នឹងទាំងអស់បើសិនតែយួនហ្នឹងឲ្យសិទ្ធខ្មែរក្រមឲ្យខ្មែរក្រមគ្មានភាសារបស់ខ្លួនប្រើប្រាស់ទៀតអនាគតសួរថាខ្មែរក្រមហ្នឹង វាคล้ายទៅជាជាយ៉ាងណា វាបាត់បង់សឹងតែអត្តសញ្ញាណរបស់ខ្លួននឹងទាំងស្រុងទៅហើយភាសាខ្មែរនេះសំខាន់ណាស់ណាត្រូវឲ្យយួននឹងមានការអឺទំនុកបំរុងទំនុកបំរុងក្នុងការងារបើសាលារៀនហ្នឹងឲ្យវាសមរម្យទៅតាមអ្វីដែលខ្មែរមានពិតប្រកបណាខ្មែរពីមុន មានសាលារៀនត្រឹមត្រូវមានសាលាបាលីត្រឹមត្រូវនៅខេត្តឃ្លៀងអីជាដើមសួរថាសាលារៀនដែលខេត្តឃ្លៀងពង្រៀនសប្តាហ៍ថ្ងៃហ្នឹងមិនមែនពង្រៀនភាសាខ្មែរទៀតទេ នោះកន្លែងនោះហើយដែលគេចូលរួមចំណាយក្នុងការបំបត្តិអាវប្បធម៌ជាភាសាខ្មែរហ្នឹងជាដួងព្រលឹងជាតិរបស់ខ្មែរដែលនិយាយភាសាខ្មែរតពីកំណើតពូជពងវងតកូលរបស់ខ្មែរក្រមមកនោះវាសឹងតែអត់មានទៀតឥឡូវនៅកម្ពុជាក្រមហ្នឹងបើខ្ញុំមើលឆ្លប់បញ្ចាំងឲ្យគ្រប់ខេត្តក្រុងទាំងអស់វាគ្មានកន្លែងណាមួយដែលហៅថាសាលាសម្រាប់ពង្រៀនភាសាខ្មែរទន់តែសោះនេះកន្លែងចំណុចហ្នឹងហើយ ដែលពាក្យថាយុតិធធនោះវាមិនតាន់មានទេវាមិនតាន់មានហៅតាភាកយុតិធធនៅក្នុងនឹងបានទេពាក្យនៅក្នុងការប្រែសម្រួលជិញមកពីភាសាអង់គ្លេសមានពាក្យមួយ clear ថាមានភាពយុតិធធអញ្ចឹងកន្លែងហ្នឹងវាមិនតាន់ផ្ដល់ភាពយុតិធធឲ្យខ្មែរក្រមទៅបីយួនហ្នឹងទទួលស្គាល់ខ្មែរក្រមជាជនជាតិមួយ មិនតាន់ជាជនជាតិដើមក៏ដោយ គួរណាស់តែផ្ដល់ផលប្រយោជន៍មួយដែលហៅថាជនជាតិមួយដែលរស់នៅក្នុងសង្គមអឺរួមគ្នានៅក្នុងប្រទេសវៀតណាមហ្នឹងគួរណាស់តែឲ្យគ្នាមានសាលារៀនត្រឹមត្រូវព្រោះប្រជាជនខ្មែរក្រមមានសឹងទៅដល់8លាននាក់ឯណោះប៉ុន្តែរស់សាលារៀនមួយមិនឃើញបើយើងនិយាយពីសាសជាតិដតីពិភពលោកវិញសួរថាប្រជាជនមួយដែលអត់មានគ្រឹះស្ថានភាសារៀនសូត្រជាចម្បងសួរថាយើងខ្លាយទៅជាយ៉ាងណា កន្លែងហ្នឹងហើយដែលកន្លែងយួនគេកំពុងតែបំផ្លាញអាដួងពលឹកខ្មែរដែលជាភាសាហ្នឹងអស់ងាយស្រួលក្នុងការត្រួតត្រាកាលណាយើងរលាយពូជសាសហ្នឹងទៅយើងឬយើងបាត់ភាសាហ្នឹងយើងមិនអាចយកមកប្រៀបធៀបថាយើងជាជនជាតិដើម មានដួងពលឹងយើងត្រឹមត្រូវទៀតទេព្រោះព្រោះដោយបងលើកឡើងមិនអញ្ចឹងថាកាលណាកូនកាត់បងគូលើកឡើងមិនអញ្ចឹងថាកូនកាត់ប្រពន្ធជាប្តីយួនឬក៏ប្តី ខ្មែរប្រពន្ធយួនអីជាដើមក៏វាคล้ายទៅជាជនជាតិដើមដែរបើស្ិនតែក្នុងគ្រួសារនោះមានសមាជិកមួយជាជនជាតិដើមដូចឧទាហរណ៍អូស្ត្រាលីជាដើមបើប្តីជាជនជាតិស្បែកសប្រពន្ធជាជនជាតិអាបូរីជីនីអញ្ចឹងគេចាត់ទុកថាហ្នឹងក៏ជាជនជាតិបូរីជីនីទាំងអស់ដែរក៏ប៉ុន្តែខ្មែរក្រមសួរថាសាលារៀនដែលសម្រាប់ទំនុកបំរុងឲ្យខ្មែរក្រមមាន ភាសា ខ្មែរហ្នឹងឲ្យវារឹងមាំវាគ្មានតលិសោះ ឥឡូវហ្នឹងសាលារៀនដូចគូលើកឡើងអញ្ចឹងថាមានវត្តអារាមសួរថាវត្តអារាមហ្នឹងតើយួនមានផ្ដល់ឱកាសឲ្យខ្មែរក្រមហ្នឹងបានទៅរៀនសូត្រអីត្រឹមត្រូវតាមច្បាប់ហើយយកមកប្រើការជាផ្លូវការបានទេថាគ្មានទេ អាចំណុចហ្នឹងហើយដែលវាមិនយុត្តិធម៌សម្រាប់ខ្មែរក្រមនោះហើយពាក្យយុត្តិធម៌នៅទីនេះខ្ញុំផ្ដោតអារម្មណ៍ទៅលើមួយទៀតថា បើកាលណាមិនតន់ទទួលស្គាល់ខ្លួនឯងខ្មែរក្រមនឹងជាជនជាតិដើម ហើយយួននឹងមិនអោយសិទ្ធខ្មែរក្រមនឹងបានទទួលនៅ ផលប្រយោជន៍នឹង ទេពាក្យថាយុតិធម៌នៅទីនៅទីនេះមិនតាន់មានទេអញ្ចឹងខ្ញុំនៅក្នុងឃ្លាប្រយោគខាងលើនឹងខ្ញុំមានឃើញថាពាក្យយុតិធម៌នឹងឯករាជ្យអាតម្លាភាពហ្នឹងខ្ញុំទុកនឹងសិនណាខ្ញុំនិយាយតែភាពយុតិធម៌នឹងតម្លាភាពអឺភាពយុតិធម៌នឹងឯករាជ្យនៅទីនេះព្រោះថាយើងមានឯករាជ្យពីណាមកបើសិនតែខ្លួនឯងយើងគេមិនតាន់ឲ្យយើងមានទាំងសាលារៀនដើម្បី ឲ្យយើងនឹងបង្កើតនៅធនធានមនុស្សត្រឹមត្រូវហើយបង្កើតនៅការងារចំណេះដឹងហ្នឹងឲ្យវាមានភាពស្មើភាពគ្នាផងហើយសួរថាតម្លាភាពហ្នឹងវាមានមកពីណាវាអត់ទាន់មានទេអញ្ចឹងនៅក្នុង clear ទី27មាត្រាទី27នេះតម្រូវឲ្យចំពោះតលត់អរដ្ឋាភិបាលហ្នឹងគឺជាអ្នកធ្វើទាំងអស់ខ្មែរក្រម បាត់បង់អវ័យអវ័យហ្នឹងវាវាមកពីហេតុផលរដ្ឋាភិបាលហ្នឹងកាន់កាប់ជនជាតិវៀតណាមហ្នឹងមក តាំងពីលំនៅនឹងលំហូរជនជាតិវៀតណាមចូលមកនឹងហើយបានកាន់កាប់ក៏ដកខូតនៅសិទ្ធិរបស់ខ្មែរក្រមនឹងឡើងសិង្ហាទាំងអស់មិនថាមិនថាធនធានធម្មជាតិឬក៏ដីធ្លីផ្ទះសម្បែងដែលខ្មែរក្រមមានពីមុនហ្នឹងកាលយួនគេហៅថាទីធូរឡើងហើយហ្នឹងជាពិសេសដូចខ្មែរក្រម ជាពិសេសដូចខ្មែរក្រមគ្រួសារខ្ញុំជាដើមនេះមាន ស្រូវជាង1000ខាំងនៅក្នុងក្នុងជំរុកហ្នឹងស្រាប់តែយួនគេថាយើងអឺធ្វើការងារ ប្រហែលឆ្នាំខែមកហើយមិនតាន់បានបងពួនអរត់អញ្ចឹងទៅគេដកខូតយកអាស្រូវយើងមាននៅក្នុងជំរុកដែលដែលយួនមិនតាន់មកនោះដល់ពេលយួនមកហើយគេគេដកខូតយកទៅតាមអាការវាយតម្លៃនៃច្បាប់ទម្លាប់របស់គេយ៉ាងណានោះដកខូតរបស់យើងយកទៅទេទេសួរថាដល់ដល់សប្តាហ៍ហ្នឹងយុទ្ធធននៅកន្លែងណា មានបានសងនៅជំងឺចិត្តនឹងយើងវិញទេពេលដែលពេលដែលយើងសួររួចអស់ទាំងហ្នឹង វាគ្មាននៅឡើយទេកំថាឡើយដល់ ដល់អ្វីធំធេងទៀតហើយសំខាន់ដែលចំណុចសំខាន់ដូចខ្ញុំនិយាយអញ្ចឹងខ្មែរក្រមបាត់បង់តាំងពីឆ្នាំ1975មកដល់ឥឡូវហ្នឹងសឹងតែខ្មែរក្រមចង់ចង់អស់កន្លែងណាដើម្បីឲ្យខ្មែរក្រមចូលជ្រោះកោនដើម្បីរៀនសូត្រនៃភាសាហ្នឹងហើយបើគ្មានវត្តអារាមទីតាំងកន្លែងមួយនេះទៀតទេខ្មែរក្រមសឹងតែអស់កន្លែងរៀនសូត្រហើយហើយភាសាដួលពលឹងរបស់ខ្មែរហ្នឹងវាគ្មានបានអឺថិតថេគង់វងអីទៅមុខទៀតទេអាហ្នឹងភាពយុត្តិធម៌ហ្នឹង សួរថារដ្ឋាភិបាល បើទទួលស្គាល់ខ្មែរក្រមជាជនជាតិភាគតិចក៏ដោយក៏គួរណាតែឲ្យសិទ្ធិនឹងទៅលើខ្មែរក្រមមួយផងហេតុអីបានបានបានប្រទេសនានានៅលើពិភពលោកហ្នឹងគេឲ្យសិទ្ធិមនុស្សហ្នឹងជាសិទ្ធិមួយមានលក្ខណៈស្មើភាពគ្នាហើយហេតុអីបានបានមានតែខ្មែរក្រមនេះរស់នៅអឺក្រមដំបូលផ្ទះជាមួយយួនដែរបែរទៅជាមិនអោយគ្នា មានសិទ្ធិរស់រៀន មានភាសាឲ្យទលំទលាយហើយយកមកប្រើការបានប្រយោជន៍ដូចគេឯងដែរតោអានឹងជាចំណុចមួយខ្ញុំមើលឃើញសំខាន់ណាភាសាអក្សរសាស្ត្រជាដួងព្រលឹងរបស់ខ្មែរហើយថ្ងៃណាមួយ បើយួនទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមក៏ដោយបើបាត់បង់អស់អាសាអសរសាស្ត្រទៅក៏ក៏ខ្មែរក្រមនឹងមិនដឹងទៅធ្វើស្អីកើតដែរព្រោះព្រោះយើងយើងមើលឃើញសាសមួយចំនួនដែលនៅក្នុងប្រទេសវៀតណាមនោះមាន54សញ្ជាតិខុសៗគ្នាហ្នឹង សញ្ជាតិខ្លះនៅប្រទេសវៀតណាមជនជាតិដើមភាគតិចហ្នឹងមួយចំនួនគ្នាអស់អសរសាស្ត្របាត់ទៅហើយនោះហើយជាហានិភ័យមួយខ្ពស់ណាស់សម្រាប់ខ្មែរក្រមយើងខ្ញុំមើលឃើញអឺជាតួទៅយួនគេខំប្រឹងបំបត្តិអាភាសានិយាយហ្នឹងវាបំបត្តិមិនបានមែនតែគេព្យាយាមបំបត្តិអាភាសាភាសាសរសេរជាអសរសាស្ត្រហ្នឹងអញ្ចឹងទេ ភាសាសរសេរអសរសាស្ត្រហ្នឹងមានជនជាតិ ដៃនងថៃមឿងម៉ែលូឡូអេដេជាដើមនេះគ្នាសឹងតែបាត់អស់ហើយគ្មានឃើញសរសេរជាអក្សរណាមួយជីងមកក្នុងប្រទៀងសៃឡាឬក៏ទៅតាមតំពផ្លូវការណាមួយទេវាអត់មានតែម្ដងអញ្ចឹងទេនៅមានខ្មែរក្រមយើងនឹង មានខ្លះដែរប៉ុន្តែក្រំតែជាការងារប្រើផ្លូវការនៃរបស់រដ្ឋតែប៉ុណ្ណោះទេទៅតាមវត្តអារាមទៅតាមទីកន្លែងណាដែលមានខ្មែរក្រមខ្លួនឯងនឹងធ្វើទេ ហើយភាកច្រើនទៀតយើងមើលទៅតាមអឺសីឡាចរិតនានាឥឡូវនេះយួនគេព្យាយាមដាក់អសរសាស្ត្រគេចូលក្នុងនឹងដែរដើម្បីឲ្យថ្ងៃណាមួយកូនខ្មែរនឹងអឺមួយចំនួនទៅមួយចំនួនភាសាខ្មែរឯងនឹងមិនបានទៅរៀនហើយយូរទៅវាមិនចេះអសរសាស្ត្រខ្មែរនឹងក៏ក៏ក៏ក៏អនាគតប្រហែលជាអាចលុបអសរខ្មែរនឹងចោលអស់ទៅតាមវត្តអារាមផ្ទាំងសីឡានានាដាក់តែអសរយួនតែម្ដង អាហ្នឹងជាចំណុចខ្ញុំមើលឃើញវាមានហានិភ័យខ្ពស់ណាស់នៅក្នុងចំណុចទីនេះដែលយួន គេមិនតាន់ផ្ដល់យុត្តិធម៌ឲ្យយើងនៅឡើយទេហើយពាក្យថាយុត្តិធម៌គឺលុះត្រាតែយួនមានអីខ្មែរមាននឹងតែបើខ្មែរមានហើយគួរណាតែផ្ដល់ភាពយុត្តិធម៌ហ្នឹងឲ្យគាត់គាត់មានឱកាសទៅរៀនទៅសូត្របើខ្វះការកន្លែងណាទំនុកបំរុងមកពីរដ្ឋាភិបាលជាអ្នកកាន់កាប់ដឹកនាំព្រោះច្បាប់ត្រឡប់នៅលើខ្លួនទាំងអស់ខ្មែរក្រមគ្មាន កាន់កាប់នៅភាព អឺនៅនៅនៅនៅផ្នែកច្បាប់តម្លប់អីមួយណានោះឡើយទេអញ្ចឹងទៅកន្លែងចំណុចតែយុទ្ធធរហ្នឹងវាមិនតាន់មានឲ្យខ្មែរក្រមនៅនៅនៅនៅនៅផ្នែកណាមួយនៅឡើយទេអញ្ចឹងយ៉ាងយ៉ាងខ្លីនៅទីនេះខ្ញុំលើកឡើងនៅចំណុចយុទ្ធធរហ្នឹងវាមិនតាន់បានទទួលសម្រាប់ខ្មែរក្រមទេហើយទី2ពាក្យថាអេក្រេតសួរថាបើយើងមិនមានអឺ បានទទួលស្គាល់ពីជនជាតិវៀតណាមហៅយើងជាជនជាតិដើមផង សួរថាយើងមាន ភាពឯករាជ្យមកពីណាក្នុងការងារទៀមទា ឬក៏ក្នុងការងារស្វែងរក នៅភាពឯករាជ្យដោយភាសាវៀតណាមគេបានដាក់អាលត្តហេតុច្បាប់តំណប់គេនៅនោះគេមាន ថាកងវ៉ាសហូជំនាញវៀតណាមដកឡាប់ទៅយកណែដកឡាប់ហើយទៅយកហាន់ភព ជាពិសេសអញ្ចឹងសួរថាអាផ្នែកទាំង3នៅ ខាងក្រោមយើងមើលគេដាក់មានពិតប្រកបតែសួរថាគេមានធ្វើបំរើទៅតាមគោលការណ៍របស់គេនឹងទេ ថាគេដាក់ទៅតាមប្រទាំងប្រទាំងសិលាច្បាប់លទ្ធិរបស់គេមានពិតក៏ប៉ុន្តែគេមិនអោយយើងបានទទួលនៅនេះគេហៅបាវចនាបាវចនារបស់វៀតណាមហ្នឹងគឺថាគេមិនអាចឲ្យយើងប្រើទៅតាមនឹងបានទេគេមិនដែលបានផ្ដល់យុត្តិធម៌ ឬក៏ភាពស្មាស្មារភាពគ្នាមួយណានោះនៅទីនោះទេគេតែងតែឲ្យយើងនឹងនៅថិតដល់ក្រោមគេចនិចកាលណាកាលណាសាសជាតិមួយគេចង់ឲ្យជនជាតិមួយទៀតងាយស្រួលក្នុងការគេត្រួតត្រាដំបូងឡើយគេធ្វើឲ្យមនុស្សហ្នឹងថយចុះនៅធនធានមនុស្សអញ្ចឹងកាលណាធនធានមនុស្សខ្វះអញ្ចឹងអាការเตรียมទានៅសិទ្ធិអ្វីមួយ ឬអាការឆ្វែងរកនៅ ចំណុចផ្លូវច្បាប់ណាមួយ វាតែងតែគ្មានមនុស្សទៅធ្វើទេណាខ្វះខាតដល់ចំណុចអស់ទាំងហ្នឹងអញ្ចឹងទេគេវាយលុកចូលយើងមិនដំបងហ្នឹងកាលឆ្នាំ1975ឡើងឆ្នាំខ្មែរនៅគ្រប់ទិសទីងអស់មានសាលារៀនសាលាបាលីសាលាសិក្សាកម្ពុជាចន់ខ្ពស់នៅគ្រប់ទិសទីទាំងអស់តាមវត្តអារាមនានាហើយឥឡូវសួរថាពីឆ្នាំ1975រហូតមកដល់សប្តាហ៍យើងឃើញថាមួយថ្ងៃមួយថ្ងៃ គេតែងតែព្យាយាមរកវិធីបិទអស់សាលារៀនគេថាគេមិនអោយបើកអីនាំអោយតែមានការអឺបងខាតថាវិការគេនឹងបង្កើតសាលារៀនខ្មែរហ្នឹងនៅតាមសាលាសាធារណៈរបស់វៀតណាមហ្នឹងឲ្យគូនខ្មែរទៅរៀននៅទីនោះហើយសួរថាយើងពិចារណាមកមកថ្ងៃរៀនបានកន្លះម៉ោងឬក៏ជួនពេលខ្លះអត់បានរៀនផងគេមានកម្មវិធីគេមកទឹកដាក់ឲ្យបានខ្មែររៀន1ម៉ោង2ម៉ោងអញ្ចឹងសួរថាខ្មែររៀនមិនចេះយើងចង់បាន រៀនភាសាខ្មែរនឹងឲ្យទៅតាមរបៀបស្តង់ដារអន្តរជាតិស្តង់ដាររបស់យួនរៀនភាសាយួនវាមានវាមានកណិតខ្មែរវាមានភូមិសាស្ត្រខ្មែរវាមានអក្សរសាស្ត្រខ្មែរវាមានអឺទៅតាមជំនាញនានាដែលដែលនិយាយផ្លូវការជាភាសាខ្មែរអាហ្នឹងបានបានវាវាទៅតាមគ្រប់ស្តង់ដារទៅតាមភាពយុត្តិធម៌កើតហើយចុះបើឲ្យខ្មែរក្រំតែ មួយមួយមួយថ្ងៃរៀនបាន1ម៉ោងឬក៏កន្លះម៉ោងអញ្ចឹងវាមិនតាន់សមស្របទៅតាមច្បាប់អង្គការសហជីវជាតិដែលហៅថាយុត្តិធម៌នោះបានឡើយទេហើយអញ្ចឹងភាពឯករាជ្យហ្នឹងកាលណាគ្មានអស់ទាំងហ្នឹងយើងមិនអាចឯករាជ្យបានទេខ្មែរក្រមគ្មានអ្វីដែលហៅថាឯករាជ្យនោះឡើយឯករាជ្យស្ថិតនៅក្រោមការការគ្រប់គ្រងដោយខ្លួនឯងម្ចាស់ការបានហៅថាឯករាជ្យហើយកាលណាយើងយើងអត់មានម្ចាស់ការខ្លួនឯងភាពឯករាជ្យនោះទីនោះក៏អត់មានដែរអញ្ចឹងចំណុចដែលនៅក្នុងមាត្រាទី27នេះ ផ្ដោតអារម្មណ៍តឲ្យរដ្ឋាភិបាលនឹងបើកចំហនៅអាកន្លែងទាំងចំណុចទាំង3ទី1ធ្វើឲ្យខ្មែរក្រមនឹងមានភាពអយុត្តិធម៌ធ្វើឲ្យខ្មែរក្រមនឹងឯករាជ្យមានន័យថារក្សានៅអ្វីដែលខ្លួនមានឲ្យឯករាជ្យហ្មងអត់មានមកប៉ះពាល់ទេដូចបង្គូលើកឡើងហ្មងថាបើខ្មែរក្រមចង់សង់នៅសាលាឆទៀនខ្មែរក្រមមានសិទ្ធិឯករាជ្យខ្លួនឯងសង់មិនចាំបាច់សុំច្បាប់បោះរដ្ឋាភិបាលវៀតណាមអីទៅមកពីនេះជាធនធានធម្មជាតិដែលខ្មែរក្រមមានឬក៏ធនធានអឺ អឺបុរាណប្រពៃណីរបស់ខ្មែរដែលធ្លាប់មាន ជាពិសេសសាលាធរទៀនជាដើមនេះកន្លែងណាដែលឆ្ងាយពីវត្តអារាមញាតិញោមពុទ្ធបរិស័ទក៏ទៅបណ្ដល់ខ្មែរក្រមតែងតែធ្វើសាលាធរទៀនឲ្យលោកមុនមកពីវត្តមកមកផ្នែកចម្ងាយប៉ុណ្ណានោះឲ្យប្រជាជនដែលនៅឆ្ងាយពីវត្តហ្នឹងទៅដាក់អឺប្រកេនលោកឆាន់ឬក៏ អឺដាក់បិណ្ឌដើម្បីនៅទីសាលាឆោធានដើម្បីកាត់បន្ថយអាការធ្វើដំណើរឆ្ងាយពីផ្ទះទៅវត្តហ្នឹងអាហ្នឹងហើយដែលគេហៅថាប្រពៃណីរបស់ខ្មែរក្រមធ្វើឲ្យខ្មែរក្រមហ្នឹងកុំឲ្យវាបាត់ពេលវេលាហ្នឹងគាត់វិលត្រឡប់ទៅវិញជួនពេលខ្លះបើគាត់មិនធ្វើសាលាឆោទៀនវាអាចទៅពីផ្ទះដល់វត្តនឹងរហូតដល់មួយថ្ងៃអញ្ចឹងទៅវាវាខាតបង់នៅអាពេលវេលានឹងធ្វើខ្មែរក្រមបាត់បង់នៅ អាធនធាន ដែលជាថាវិការជីងចូលក្នុងកម្រៃគាត់ទៅរួហ្នឹងវាវាខាតពេលហ្នឹងអញ្ចឹងបានខ្មែរក្រមមានប្រពៃណីមួយសង់អាសាលាឈរទៀនហ្នឹងបញ្ជាក់ឲ្យឃើញថាចម្ងាយពីផ្ទះរបស់ប្រជាជនហ្នឹងទៅវត្តវាឆ្ងាយហើយបើសិនតែខ្មែរក្រមហ្នឹងគ្មានសិទ្ធធ្វើអាហ្នឹងផងហេតុអីបានខ្មែរក្រមគ្មានសិទ្ធធ្វើអាហ្នឹងនេះជាវិធីខ្មែរក្រមចូលរួមចំណែកក្នុងការកាត់បន្ថយអឺនៅខាត់បងពេលវេលាដែលជាជាជាជាពេលវេលាជាមេះប្រាក់របស់រដ្ឋាភិបាលវៀតណាមក៏មាននិយាយដែរធ្វើអ្វីពេលវេលាជាមេះប្រាក់ ហើយយើងកាត់បន្ថយពេលវេលាណាដើម្បីធ្វើអាឆ្លើយតទៀនណាឲ្យញាតញោមគាត់បានចូលរួមក្នុងការងារកសាងពុទ្ធសាសនាផងក្នុងការងារចូលរួមធ្វើបੰទៀនផងហើយមានការកាត់បន្ថយនៅអាអាចំណុចដែលចំណាយពេលវេលាដល់អត់ប្រយោជន៍ទាំងផងនេះបានបានបានអានោះជាប្រពៃណីមួយក៏វាជាទម្លាប់មួយទម្លាប់អតើហើយយើងសួរទៅថាហេតុអីបានរដ្ឋាភិបាលវៀតណាមហ្នឹងខុបខិតទៅបំបត្តិនៅអ្វីដែលខ្មែរក្រមចូលរួមចំណុចល្អល្អនេះចំណុចហ្នឹងសួរថាវាមានប៉ះពាល់ដល់ ដល់រវាងសញ្ជាតិយួននិងជនជាតិខ្មែរដែរទេថាវាអត់មានទេហើយសួរថាយុទ្ធធរនៅកន្លែងណាដែលបើបើគ្រាន់តែរឿងល្អមួយប៉ុណ្ណឹងយួនមិនទទួលស្គាល់ផង យួនបែរទៅជាអឺធ្វើយ៉ាងណាឲ្យខ្មែរហើយនឹងខ្មែរចូលរួមចំណិចបន្ទុះសារាជាមួយគ្នាអឺឲ្យខ្មែរក្រមនឹងមានការឆ្លោះប្រកែកគ្នា ទៅដើម្បីមិនឲ្យសងអាឆ្លាឆោទាននឹងកើតហើយខ្ញុំធួថា សង់សាលាឆទៀននេះ វាអត់មានអ្វីខាតបង ទៅលើរដ្ឋាភិបាលយួននោះទេ វាជាការងារល្អប្រសើរដូចខ្ញុំនិយាយមកអញ្ចឹងអាហ្នឹង ជាចំណុចមួយមួយហើយហើយដូចដូចខ្ញុំលើកឡើងនេះចំណុចទាំងពីរហ្នឹងជាចំណុចសំខាន់ណាស់ដើម្បីឈានទៅចំណុចដតីដតីទៀតអញ្ចឹងទៅខ្ញុំចូលរួមប៉ុណ្ណឹងសិន